Bismillahirrahmanirrahim. Alhamdulillahi rabbil alamin. Wa bihi nasta'in wa la haula wa la quwata illa billahil aliyyil azim. Amma ba'. Assalamualaikum warahmatullahi wabarakatuh. បងប្អូនមូស្លីមីនមូស្លីម៉ាតជាទីគោរពនិងជាទីរាប់អានថ្ងៃនេះយើងចង់រំលឹកយ៉ានេះការរំលឹករបស់ខ្ញុំមកចំពោះបងប្អូនយើងទាំងអស់គ្នាឲ្យបានយល់កាន់តែច្បាស់តកតទៅនឹងការចូលផ្ទះរបស់យើងជាមួយនឹងការរំលឹក ឈ្មោះរបស់យើងទៅចំពោះអល់ឡោះស៊ុបហានតាឡាក៏ដូចពេលដែលយើងចេញពីផ្ទះរបស់យើងអញ្ចឹងសុណាស់ណាប៊ីសល្លឡោះអាឡៃវ៉ាសាឡាំលោកតែងតែបង្រៀនយើងឲ្យយើងមានការសោតការនឹករបស់យើងមកចំពោះអល់ឡោះស៊ុបហានតាឡាពេលដែលយើងចាក់ចេញពីលំនៅឋានក៏ដូចពេលដែលយើងចូលផ្ទះរបស់យើងក៏ប៉ុន្តែខ្ញុំចង់លើកនៅទីនេះចង់លើកឡើងនៅទីនេះគឺអ្វីដែលយើងចូលផ្ទះរបស់យើងតើយើងធ្វើអ្វីខ្លះ ឬក៏យើងមកដល់យើងចូលដោយអត់បានរំលឹកឈ្មោះអល់ឡោះឬក៏យើងត្រូវរំលឹកឈ្មោះអល់ឡោះនៅកន្លែងនេះយើងដឹងហើយថាសុនណះណាប៊ីសាឡឡសាឡាមតាំងពីយើងចេញពីផ្ទះណាប៊ីតែងតែឲ្យយើងឌូអាសូមពីអល់ឡោះស៊ុបហានាហូតាអាឡាជាមួយសូថាប៊ីស្មិលឡាហ៊ីតាវ៉ាកាលទូអាឡាឡោះវ៉ាឡាហូឡាវ៉ាឡាគូវ៉ាតាអ៊ីឡាប៊ីឡាយ៉ាហាឌីសរ៉ាវ៉ាហ៊ូអាប៊ូដាវូដវ៉ាទីរមីស៊ីអញ្ចឹងនឹងឈ្មោះរបស់អល់ឡោះស៊ុបហាតាឡា ដែលយើងខ្ញុំមិញឯងបានប្រគល់ខ្លួនមកចំពោះអល់ឡោះស៊ុបហាន តាឡាខ្ញុំមិនមែនខ្លាំងខ្ញុំហើយខ្ញុំទេមានតែអល់ឡោះស៊ុបហានតាឡាជាអ្នកដែលខ្លាំងពូកែនេះពេលដែលយើងចេញពីផ្ទះយើងនឹកឃើញឈ្មោះអល់ឡោះតាឡាក៏ដូច្នោះដែរពេលដែលយើងចូលផ្ទះរបស់យើង ពេលដែលយើងចូលផ្ទះរបស់យើងក៏សុណាត់ហើយនឹងគឺជាសុណាស់នប៊ីសល្លឡោះសាឡាំបានបង្រៀនយើងឲ្យយើងសូត្រឲ្យយើងនឹកទៅចំពោះអល់ឡោះស៊ុបហានតាឡាពេលដែលយើងចូលផ្ទះពីព្រោះ យើងដើរចេញទៅខាងក្រៅវាតែងតែមានសៃតនឆ្លៀតឱកាសដើរជាមួយយើង មិត្តភក្តិជាមួយយើង អូសទាញយើងហើយដូច្នេះហើយពេលដែលយើងចូល លំនៅឋានរបស់យើងវិញគឺមានការរំលឹកមានការណែនាំអំពីនប៊ីសល្លឡោះសាឡាមធ្វើយ៉ាងណាឲ្យយើង ការពារខ្លួនរបស់យើង អំពីបិសាចសៃតនដែលវានឹងអូសទាញយើងមុខយើងធ្វើឲ្យយើងធ្លាក់ទៅក្នុងដល់ការរបស់អល់ឡោះស៊ុបហានតាឡាណៅស៊ុប៊ីឡាមីនសាលិកដូច្នោះ ហាឌីសដែលណាប៊ីសុលឡាមបានបញ្ជាក់ពេលដែលយើងចូលផ្ទះរបស់យើងឬក៏លំនៅឋានរបស់យើងឲ្យយើងសូត្រប៊ីស្មិលឡាវ៉ាឡាជណាវ៉ាប៊ីស្មិលឡាខារ៉ាជណាវ៉ាឡាឡោះរ៉បណាតវ៉ាកលណាវ៉ាឡាឡោះរ៉បណាតវ៉ាកលណាអញ្ចឹងនេះគឺជាសុណាស់ណាប៊ីសុលឡាហ៍អាឡៃវ៉ាសាឡាមឲ្យយើងទាំងអស់គ្នាតែងតែសូត្ររំលឹកឈ្មោះអល់ឡោះតាឡាពេលដែលយើងមកផ្ទះរបស់យើង ពេលដែលយើង បានចូលផ្ទះរបស់យើងយើងនឹកទៅឃើញឈ្មោះអល់ឡោះសុបហាតាអាឡាការចេញនឹកឃើញរបស់យើងទៅចំពោះអល់ឡោះការចូលមកវិញយើងនឹកឃើញទៅចំពោះអល់ឡោះតាឡាហើយយើងនឹងមានការប្រគល់ហាតវកលចំពោះអល់ឡោះសុបហាតាឡាដែលជាម្ចាស់របស់យើងដូច្នោះហើយបានជានប៊ីសុលឡាសាឡាមបានបញ្ជាក់នៅក្នុងហាឌីសមួយហាឌីសអំពីជាបៀតរ៉ាឌីយ៉ាឡោះអានហ៊ូកាឡាអំពីជាបៀតដែលអល់ឡោះតាឡារ៉ាឌីចំពោះគាត់ គាត់បាននិយាយថាសាមៈទូរ៉ាស៊ូលឡោះសលឡោះអាលីវ៉ាសាឡាំយ៉ាគូលខ្ញុំបានឮរ៉ាស៊ូលឡោះសលសាឡាំលោកបានមានប្រសាសន៍ថាអ៊ីដាដខលរ៉ាជូលូបៃតាហ៊ូពេលណាបុរសមួយអ្នកមួយអ្នកពេលណាបុគ្គលណាមួយអ្នកមួយអ្នកដែលគាត់ចូលផ្ទះរបស់គាត់ឬក៏លំនៅឋានរបស់គាត់ فذكر الله تعالى عند دخوله ហើយបុរសនោះជននោះក៏បាន សូត្រឈ្មោះអល់ឡោះតាអាឡាក៏បានសូត្រឌូអាបន្ទាប់ពីគាត់ឲ្យសាឡាមអស្សឡាមអាឡៃគុំវរ៉ាហ្មាតុលឡាហ៊ីវបារកាតុហើយនឹងគាត់សូត្រឌូអាចូលផ្ទះរបស់គាត់ بسم الله ولجنا وبسم الله خرجنا وعلى الله ربنا توكلنا គាត់សូត្រឌូអាហ្នឹងចឹងពេលដែលគាត់រំលឹកឈ្មោះអល់ឡោះតាអាឡាពេលដែលគាត់ចូលវ៉ៃអិនដតអាមីហើយពេលដែលគាត់ហូបចំណីអាហារគាត់សូត្រប៊ីស្មិលឡាហ៍ សូត្របិស្មិលឡាហើយគាត់ហូបបាយឬក៏គាត់ទៅអាថែមទៀតអឡោះមកបារិកលណាហ្វីម៉ាអតៃតណាអឡោះមកបារិកលណាហ្វីម៉ារ៉ាហ្សាក់តណាវ៉ាគីណាអាហ្សាបណាត់ឬក៏គាត់សូត្រទូអាផ្សេងផ្សេងពេលដែលគាត់ហូបចំណីអាហារពេលដែលគាត់នឹកឈ្មោះអល់ឡោះពេលដែលគាត់ឲ្យសាឡាមពេលគាត់ទូអាចូលផ្ទះរបស់គាត់ពេលដែលគាត់ហូបបាយគាត់សូត្រទូអាគាត់នឹកទៅចំពោះអល់ឡោះស៊ុបហានតាអាឡាកលឆៃតានូលីអស្ហាប៊ីឆៃតានក៏បាននិយាយទៅកាន់ ភ្នារបស់វាមិត្តភ័ក្តិរបស់វាសៃតានដែលសៃតានមានឯងគឺជាបិសាចយ៉ាដែលតែងតែឆាឆៅយើង ដែលតែងតែបង្វក់យើងមួយឯងវាបាននិយាយទៅកាន់មិត្តរបស់វាថាឡាម៉ាប៊ីតាឡាគុំវ៉ាឡាអាសាគ្មានកន្លែងដេកទេសម្រាប់ពួកអ្នកហើយក៏គ្មានចំណីអាហារដែរសម្រាប់ពួកអ្នកឯងនៅយប់នេះនៅថ្ងៃនេះវ៉ៃដាខលវ៉ៃដាដខឡា ហ្វាឡាមយ៉ាស្គូរីឡាតាអាឡាអ៊ីនដាដូខូលីហើយពេលណាបុរសមួយអ្នកម្នាក់បុគ្គលមួយអ្នកម្នាក់គាត់ចូលផ្ទះរបស់គាត់ ពេលនោះគាត់អត់បានសូត្រឬក៏គាត់អត់បានឲ្យសាឡាមពេលដែលគាត់ចូលលំនៅឋានរបស់គាត់ឬក៏គាត់ចូលផ្ទះរបស់គាត់ កលសៃតានសៃតានក៏បាននិយាយថាអត្រកទុមុលម៉ាប៊ីតាពួកអ្នកឯងទាំងអស់គ្នាមានកន្លែងដេកហើយយប់នេះ មានកន្លែងស្នាក់នៅហើយវ៉ៃឡាឡាមយ៉ាស្គូរីឡាតាអាឡាអ៊ីនដាតាអាមី ហើយពេលណាបុគ្គលណាមួយអ្នកមួយអ្នកជនណាមួយអ្នកមួយអ្នកដែលគាត់អត់បានសូត្រទៀតពេលដែលគាត់ហូបចំណីអាហារក៏បាននិយាយឲ្យឆៃតានថាអត់ស្រកទុមុលម៉ាប៊ីតាវលអាសាអ្នកឯងបានកន្លែងស្នាក់នៅហើយក៏អ្នកឯងបានចំណីអាហារនៅយប់នេះដែរហាឌីសរបស់ហ៊ុនមូស្លីមដូច្នោះនេះបើសិនជាយើងធ្វើប្រហែសបើសិនជាយើងមិនបានយកចិត្តទុកដាក់ឆៃតាននឹងអូសទាញយើង សៃតាននឹងមកដេកជាមួយយើងសៃតាននឹងហូបជាមួយយើងសៃតាននឹងឆាឆៅយើង រហូតដល់ពេលដែលយើងរួមរយៈកដោចរួមដំណេកជាមួយនឹងភរិយាបើយើងអត់បានទូអានឹកទៅព្រះអល់ឡោះស៊ុបអាតាឡាវានឹងរួមដំណេកជាមួយយើងហើយនឹងវានឹងឆាឆៅកូនរបស់យើង ពេលដែលវាកើតមកមិនឯងអញ្ចឹងគឺសុណាត់ឲ្យយើងសោតណាឲ្យយើងសោតដើម្បីឲ្យជិះវៀងអំពីសៃតានអាពេលដែលយើងដេកជាមួយ គ្រួសាររបស់យើងគឺមានទូអាដែលនប៊ីសល្លសាឡាមឲ្យយើងទូអាអល់ឡោះម៉ាជិននិបិសឆៃតានវ៉ាជិននិបិសឆៃតានម៉ារ៉ាសាក់តាណាយ៉ាអល់ឡោះសូមឲ្យពួកយើងខ្ញុំ ឆ្ងាយអំពីឆៃតានហើយសូមអល់ឡោះស៊ុបហានាហ៊ូវតាអាឡាឲ្យរិស្គីឲ្យពួកយើងខ្ញុំផងចោះដើម្បីឲ្យយើងពួកយើងខ្ញុំឆ្ងាយអំពីឆៃតាននេះអ្វីដែលនប៊ីយើងមូហាម៉ាត់សល្លឡោះអាឡៃវ៉ាសាឡាមលោកគាត់បានដឹងគាត់បានដឹងអំពី ការអូសទាញរបស់ឆៃតនមីនឯងគ្រប់ពេលវេលាហើយដូច្នេះហើយណាប៊ីតែងតែបង្រៀនយើងណាឲ្យយើងសូត្រភ្ញាក់ពីដេកអัลហាំឌីលឡាហ៊ីឡាឌីអាហ្យាណាបាដាម៉ាម៉ាថាណាវ៉ៃលេនូស៊ូតអាឌូអាចង់ដេកអាប៊ីស្មិកអល់ឡោះម៉ាមូតវ៉ាអាហ្យាឬក៏ប៊ីស្មិកអល់ឡោះម៉ាអាហ្យាវ៉ាមូតអញ្ចឹងទាំងអស់មីនឯងគឺមានការឌូអារបស់យើងការសូត្ររបស់យើងទៅចំពោះអល់ឡោះស៊ុបហានាហ៊ូវ៉ាតាអាឡាអញ្ចឹងឌូអាច្រើនណាស់យ៉ា ដុអាសំលៀកបំពាក់ដុអាចូលម៉ាសាត់ដុអាចេញពីម៉ាសាត់ដុអាចូលបន្ទប់ទឹកចេញពីបន្ទប់ទឹកដុអាធ្វើដំណើរដុអាចូលផ្សារដុអាពេលមេឃភ្លៀងអញ្ចឹងសិតតែដុអាសិតជាការបង្រៀនរបស់នប៊ីយើងមូហាម៉ាត់សល្លឡាសាឡាមធ្វើយ៉ាងណាឲ្យយើងមានឯងខ្លាចជាអ្នកដែលមុមីនមុមីណាសលេះឬក៏សលេហាតទៅចំពោះអល់ឡោះស៊ុបហានាហ៊ូវតាអាឡាចឹងណាអល់ហាំឌីលឡាថ្ងៃតែប៉ុណ្្នេះសិនអ៊ីនសាអល់ឡោះ យើងមានពេលនឹងជួបគ្នានៅវគ្គក្រោយទៀតដើម្បីធ្វើយ៉ាងណាឲ្យយើងកាន់តែប្រសើរឡើងនៃការរស់នៅរបស់យើងកាន់តែអ៊ីម៉ាន់ខ្លាំងឡើងខ្លាំងឡើងទៅចំពោះអល់ឡោះស៊ុបហានាហ៊ូវតាអាឡា أقول قولي هذا وأستغفر الله لي ولكم وأستغفره إنه هو الغفور الرحيم